កម្មវិធីនឹងបងប្អូនចំណាប់អារម្មណ៍មើលឃើញទៅว่าគឺល្អទី1ល្អបានចេះផ្សាយស្ទីចិនចិត្តដើមដើម្បីឲ្យបងប្អូនជាពលរដ្ឋខ្មែរយើងនៅទូទាំងប្រទេសជាសំខាន់នៃកម្ពុជាក្រមឲ្យបងប្អូនគាត់ដឹងពីស្ទីចិនចិត្តដើមថាចិនចិត្តដើមខ្មែររបស់យើងនឹងវាយ៉ាងណាបាទនេះបងប្អូនឃើញចំណុចល្អ ពីព្រោះបងប្អូនគាត់ចំណន់ក្មេងៗក្រក្រហ្នឹងគាត់មិនតាន់ដឹងច្បាស់មិនតាន់យល់ច្បាស់អឺដែលផ្លូវការខ្មែរយើងជាជនជាតិដើមហើយនឹងជាម្ចាស់ស្រុកម្ចាស់តាន់បានដឹងដូចជាអឺពួកខាង KKCC TV ហ្នឹងគាត់បានផ្សាយចេញមកយើងដឹងយល់ច្បាស់ល្អបងប្អូនក្រក្រយើងគាត់ដឹងល្អអឺដូច្នេះពួកហ្នឹងគឺល្អមែនតើកម្មវិធីនេះគឺល្អ គ្រប់គ្រង100%អឺចាប់អារម្មណ៍ដែលព្រមចង់សំណពរទៅទៀតនឹងគឺឲ្យបងប្អូនជាពលរដ្ឋបើគាត់បានស្ដាប់ហើយគាត់បានមើលខាងអឺវិទ្យុ KKCCTV នឹងបើសិនគាត់មានយោបល់អីសូមគាត់ជួយឲ្យយោបល់បន្ថែមបន្តបន្តដើម្បីជួយរំលឹកដាក់ទឿនស្មារតីបងប្អូនខ្មែរចំចិត្តដើមដែលកំពុងរស់នៅនៅដីទឹកកម្ពុជាក្រមរបស់យើងហ្នឹងណា បាទខ្ញុំបាទឈ្មោះតូវងជឿងជាយុវជនខ្មែរ កម្ពុជាក្រមអឺខ្ញុំសូមទឹកចិត្តបងប្អូន បើសិនជាបងប្អូនជនរួមភាសារួមជាតិរបស់យើងទាំងយុវជនយុវតីលោកមានអ្នកមីងហ្នឹងបើសិនជាបានឃើញទូរទស្សន៍ KKCC TV ហ្នឹងដែលខ្ញុំបានចែករំលែកហ្នឹង សូមបងប្អូនជនរួមជាតិរួមភាសាយើងសូមជួយចែករំលែកជាបន្តដើម្បីនៅការចំណេះដឹងនឹងបងប្អូនបើសិនជាបងប្អូនចង់មានសំណួរសួរអីហ្នឹងបងប្អូនអាចនឹងដាក់ comment នៅខាងក្រោមហ្នឹងដើម្បីសួរនៅវាគ្មិនរបស់យើងដូចជាលោកមៀធាធេននិងដេកគុណនិងលោកមៀជាដើមវិញហ្នឹងបើសិនជាបងប្អូនជំរុំភាសាយើង ចង់មានសំណួរចង់សួរហ្នឹងអាចហ្នឹងដាក់ comment ពីខាងក្រុមនឹងបានសូមជម្រាបទាំងអស់គ្នាដើម្បីយើងការស្វែងយល់ការស្រាវជ្រាវយល់ដឹងអំពីសិទ្ធិក្នុង នាមជាជនជាតិដើមនឹងសូមបងប្អូនទាំងអស់គ្នាយើងរួមគ្នាដើម្បីទស្សនានៅទូរទស្សន៍ KKC KKCC TV នេះគឺជាចំណេះដឹងមួយដ៏សំខាន់បំផុតសម្រាប់យុវជនខ្មែរក្រមយើងទាំងអស់គ្នាគឺថាទាំងលោកមានអ្នកមានទាំងអស់យើងនឹងយើងដើម្បីស្វែងយល់ គឺតើទូទៅនឹងវាជាល្អបំផុតដើម្បីយើងនឹងស្វែងយល់ពីសិទ្ធិចិនចិត្តដើមក្នុងមានយើងជាម្ចាស់ស្រុកបើសិនជាបងប្អូននឹងមានសំណួរចង់សួរអីបងប្អូនអាចនឹងដាក់ក្នុង comment ខាងក្រោមខាងក្រោមនឹងអាចសួរលោកមីលោកមីបានបាទហ្នឹងហើយហើយនឹងសូមបងប្អូនទាំងអស់នឹងយើងជួយ share ជួយចែករំលែកជួយ share នៅទូរទស្សន៍ KKCC TV ហ្នឹងសូមឲ្យបងប្អូនជនរួមជាតិព្រមភាសាខ្មែរកម្ពុជាក្រមយើងនឹងបើសិនជាបានឃើញវីដេអូ KKCC TV ហ្នឹងសូមបងប្អូនទាំងអស់គ្នាហ្នឹងយើងរួមគ្នាជួយចែកកម្លែកជួយ share បន្តបន្តគ្នា ដើម្បីឲ្យយុវជនយើងដទៃទៀតឲ្យគាត់បានដឹងបានទស្សនាបានយល់ដឹងបានស្វែងយល់ពីសិទ្ធិជនជាតិដើមក្នុងនាមយើងជាម្ចាស់ស្រុកជនជាតិដើមហ្នឹងសូមបងប្អូនទាំងអស់ហ្នឹងសូមជួយចែកកម្លែកជួយ share បន្តបន្តគ្នាផងដើម្បីបានដើម្បី បានទទួលបានទាំងអស់គ្នានៅដែនដីកម្ពុជាក្រមយើងនឹងដើម្បីបានយល់ពីចំណេះដឹងនិងការស្វែងយល់ពីសិទ្ធិនឹងបាទហ្នឹងហើយសូមអរគុណបាទទន្ទឹមនឹងដែរខ្ញុំកណាអាត្មាភាពសូមសំណូមពរដល់យុវជនយុវនារីញាតិញោមពិសេសគឺញាតិញោមនៅខ្មែរក្រមសូម ពេលដែលឃើញ KK CCTV ហ្នឹងប្រសពផ្សាយរឿងសិទ្ធជនជាតិដើមហ្នឹងសូមអឺញាតញោមហ្នឹងជួយចុច like ឬមួយ share share មួយនៅក្នុងទូដាក់នៅក្នុងទំព័រហាក់ដូចជាបានយើងបានរួមមួយចំណែកមួយដ៏ធំក្នុងការយើងប្រសពផ្សាយចំណេះដឹង ដើម្បីឲ្យបានញាតញោមនឹងនៅក្រមខ្មែរក្រមនឹងបានជ្រាបបានច្រើនមកពីការចិច្ចឡាយមួយឬសែមួយនឹងហាក់ដូចញាតញោមដឹងស្រាប់ហើយអានឹងប្រៀបដូចជាធម្មទានមួយហើយធម្មតាគេហៅធម្មទានឆ្នះអស់ទានទាំងពួងអានិសងញាតញោមជួយចិច្ចឡាយចែករំលែកចំណេះដឹងអានឹង ទឹកក្នុងពុទ្ធសាសនាយើងមានពាក្យថាសពទានហ្នឹង ធម្មទានហ្នឹងជាមានអតីតទេសពទានទានទាំងពួងមានអ្វីប្រសើរជាង ធម្មទាននេះក្នុងពីធម្មទាន ឆ្នះអទានទាំងពួង អានិសង្ឃយើងបានចែកចំណេះដឹងក្នុងនឹងតើចង់និយាយថា សិទ្ធិជនជាតិដើមនឹងវាហាក់ដូចជាអឺ ដែលក្បួនប្រថមួយអឺបំភ្លឺនៅចំណេះដឹងចែកចាយចំណេះដឹងហាក់ដូចជាយើងបដល់មកគេហៅថាធម្មទានមួយសង្ឃជាញាតិញោមនឹងបានជួយមួយចំណែកដ៏ធំក្នុងការស្លែងវប្បធម៌ឬសិទ្ធិជនជាតិជាពិសេសសិទ្ធិជនជាតិដើមនឹងមកពីការចុចឡាយឬ share មួយនឹង ចូលក្នុងតំព័រញាតញោមហ្នឹងគឺបានបន្តធូររាប់គ្រាន់ណាទៀតបានឃើញបានដឹងអំពីច្បាប់សិនសិទ្ធិជនជាតិដើមហ្នឹងមកពីញាតិញោមដឹងស្រាប់ហើយ ការចុចមួយអឺនឹងប្រៀបដូចជាក្នុងផែន Facebook របស់ញោម5ប៉ុណ្ណាក់ហ្នឹងគេអាចបានឃើញ5ប៉ុណ្ណាក់ហ្នឹងហើយ ក្នុង5ប្រណាក់ហ្នឹងបើគាត់បានជីកបន្តឡាយឬមួយចែកក្រំលែកទៅដាក់ក្នុងតំបន់ហ្នឹងផែនទីញោមទី3ទី4ហ្នឹង គឺកើនឡើងរាប់ប្រណាក់ទៀតនេះគឺជាគោលបំណងរបស់ព្រះសង្ឃប្រគុណម្ចាស់ប្រធារានុធិរៈគ្រប់ប្រងហើយនឹងគោលបំណងរបស់យុវជនរបស់យើង ដែលគាត់មានបំណងដើម្បីចែកចម្លែកនៅព័ត៌មានទាំងអស់នេះឲ្យដល់ប្រជាពលរដ្ឋខ្មែរក្រមរបស់យើងផង ហើយជាការចែកចម្លែកនៅចំណេះដឹងការយល់ដឹង របស់យុវជន របស់យើងរបស់ប្រសង់របស់យើង ដើម្បីធ្វើយ៉ាងណាឲ្យទៅដល់ដែនដីកម្ពុជាក្រមដល់ប្រជាពលរដ្ឋខ្មែរក្រមយើងឲ្យបានទទួលនៅព័ត៌មានដ៏ទូលំទូលាយអំពីសិទ្ធិរបស់ខ្លួន ដូច្នេះសូមបងប្អូនញាតិមិត្តទាំងអស់ជាពិសេសយុវជនប្រសង់យុវយុវសិស្សយុវសមណៈមេត្តាជួយអឺ like ហើយនឹង follow page នឹងម្នាក់មួយទៅដើម្បីទទួលបានព័ត៌មាន អំពីវេទិការបស់យើង channel ខាង YouTube មេត្តាចុច subscribe នៅ KK CCTV យើងដូចគ្នាដែរនៅពីប្រព័ន្ធគឺប្រព័ន្ធ channel YouTube ផង ប្រព័ន្ធ Facebook គឺ KK CCTV យ៉ាងផងដូច្នេះសូមប្រិយមិត្តទាំងអស់មេត្តាជួយបំពេញនៅបំណងដ៏ល្អរបស់យុវជនរបស់ប្រសង់របស់យើងសូមអរគុណសូមផ្ដល់បង្គំលានិងសូមបរិញ្ញាពរលា